ទឹកភ្នែកម៉ែហោរាប់លី ទិញកូនខំគេឲ្យម៉ែស្រែយំស្រឡាញ់កូនស្ងួនស្មើកែវនេត្រាចិត្តជាទេ មៀងប៉ុនដងទុំមិនដ ត្រូវទ្រង់ម៉ែបានស្បាយនិងជាចំឡាយក្នុងដងចិត្តម៉ែកូនបងស្រីមួយរយៈពេលនេះ ដែរចូលរៀនទេព្រមទាំងខ្សែគប់មិត្តភ័ក្តិពេលលាវ៉ាសែហើយប្រើប្រាស់គ្រឿងញៀនទៀតផង ស្រឡាញ់កូនស្ងួនស្មើកែវនេត្រាចិនជាទេវតាជាព្រះអាជី ផ្លូវល្អជូនកូនឲ្យដល់ត្រៃកូនដើរផ្លូវត្រូវទ្រង់ម៉ែបានស្បាយនិងជាចំឡើយក្នុងដងចិត្តម៉ែ